សម្រាប់កូនរួចបើមានបញ្ហាទាំងនេះកុំទាន់រួមរំលែកក្រោយសម្រាប់កូនរួចម៉ាម៉ាក់ជាច្រើនបានលើកសំណួរឡើងមកកាន់ website Hello Crew Pet ថាតើពេលណាទើបអាចរួមរំលែកជាមួយស្វាមីវិញបានចម្លើយរបស់លោកវិជ្ជបណ្ឌិតច័ន្ទសេនេតបានបកស្រាយថាយ៉ាងហោចណាស់6សប្តាហ៍ក្រោយសម្រាប់កូនរួចដែរទើបយើងអាចរស់នៅជាមួយគ្នាវិញបាន ប្រធានផ្នែកសម្ភពនិងរស់ស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនសានសុកបានបន្តទៀតថា ត្បិតមួយខែកន្លះក្រោយសម្រាប់កូនយើងអាចរួមដំណេកវិញបានក៏ដោយក៏ប៉ុន្តែម៉ាក់ម៉ាក់ត្រូវប្រកាសចិត្តថាគ្មានបញ្ហាទាំងនេះធ្លាក់ឈាមមិនទាន់អស់សុខភាពរាងកាយមិនទាន់រឹងមាំវិញឈឺចាប់មុខរបួសសម្រាប់កូនដោយការវះកាត់មានបញ្ហាផ្លូវចិត្តឈឺក្បាលវិលមុខគ្មានកម្លាំងកំហែងឈឺចាប់ក្នុងស្បូនមិនទាន់ជ្រើសរើសវិធីពន្យាកំណើតលោកវិជ្ជាបណ្ឌិតក៏បានបន្ថែមទៀតថាការរួមចំណែកក្រៅសម្រាប់កូន